លោកអ្នកនាង ជាទីមេត្រីសិស្សប្រុសរូបនេះសម្លាប់គ្រូហើយទៅកែសម្ផស្សដើម្បីគេចខ្លួនទៀតចុងក្រោយក៏ចាប់បានប្រទេសជប៉ុន ការធ្វើដំណើរកំសាន្តតែងតែនាំមកភាពសប្បាយរីករាយជុំមនុស្សថ្មីថ្មីទទួលបានបទពិសោធន៍និងចំណេះដឹងថ្មីថ្មីពីមជ្ឈដ្ឋានជុំវិញខ្លួន ជារៀងរាល់ឆ្នាំ មានមនុស្សជាច្រើនបានធ្វើដំណើរជុំវិញ ពិភពលោកដើម្បីបំពេញការងារបំពេញការសិក្សា និងធ្វើដំណើរកំសាន្តជាដើម។ ហើយមនុស្សភាគច្រើនទទួល បានបទពិសោធន៍វិជ្ជមាននិងអ្នកខ្លះទៀតមិនអាចមានជីវិតត្រឡប់មកផ្ទះវិញផងដែរជាស្ដែងលីនសេគឺជាមនុស្សស្រីម្នាក់ដែលមានសំណាងមិនល្អដោយការធ្វើដំណើររបស់ នាងគ្មាន ក្រុមគ្រួសារនៅជាមួយ បានប្រែក្លាយទៅជាសុបិនដ៏អាក្រក់បំផុតសម្រាប់នាង Lindsay Ann Walker បានធំឡើងនៅ Brandon ដែលជាភូមិតូចមួយក្បែរ Coventry ក្នុងប្រទេសអង់គ្លេស នាងបានរស់នៅជាមួយនឹងឪពុកមានឈ្មោះថា Bill និងម្ដាយមានឈ្មោះថា Julia រួមទាំងបងប្អូនស្រីពីរនាក់ទៀតគឺ Lisa និង Lucy នាងបានសិក្សានៅសាលា King Henryville និងបន្ទាប់មកទៀតបានបន្តការសិក្សាផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ University of Leeds ហើយក៏បានបញ្ចប់ការសិក្សាដោយជោគជ័យផងដែរចំពោះ Lindsay ផ្ទាល់គឺជាមនុស្សស្រីម្នាក់ដែលចូលចិត្តភាពសប្បាយរីករាយ និងមានប្រជាប្រិយភាពក្នុងចំណោមមិត្តភ័ក្តិផងដែរបើទោះបីជានាងមានគម្រោងបន្តការសិក្សាថ្នាក់អនុបណ្ឌិតក៏ដោយក៏នាងបានចំណាយរយៈពេល1ឆ្នាំ ដើម្បីធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសជប៉ុនក្នុងខែតុលា ឆ្នាំ2006លីនសេបានធ្វើការហោះហើរទៅកាន់ទីក្រុងតូក្យូនៃប្រទេសជប៉ុន ដើម្បីចាប់ផ្ដើមការបង្រៀនភាសាអង់គ្លេសនៅឯសាលារៀន Kaiwa នាងបានស្នាក់នៅអាផាតមិនមួយកន្លែងជាមួយ គ្រូស្រីចំនួន2នាក់ដែលម្នាក់ មកពីប្រទេសអូស្ត្រាលីនិងម្នាក់ទៀតមកពីប្រទេសកាណាដាហើយមិនយូរប៉ុន្មានផងអ្នកទាំង3បានคลายទៅជាមិត្តភ័ក្តិដ៏ល្អនិងស្វែងយល់ពីអ្វីដែលថ្មីថ្មី នៅក្នុងទីក្រុងជាមួយគ្នាតែម្ដង។ ជាក់ស្ដែងលីនសេឆាប់សម្របខ្លួនបានណាស់ក្នុងជីវិតថ្មីរបស់នាងខណៈរូបនាងផ្ទាល់តែងតែភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារមិនដាច់តាមរយៈអ៊ីមែលទូរស័ព្ទដៃនិង Skype រយៈពេល5ខែកន្លងផុតទៅ មានថ្ងៃមួយ នាង បានចុះពីលើរថភ្លើងនិងដើរសំដៅត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចេញ ពីធ្វើការក៏ស្រាប់តែមានបុរសម្នាក់បានដើរមកជិតនាងនិងសួរថាតើនាង ជាគ្រូបង្រៀនរបស់គេមែនទេ ហើយបរោះរូបនោះមើលទៅចម្លែកចម្លែកដែលជាហេតុធ្វើឲ្យលីនសេឆ្លើយតបទៅវិញថាមិនមែនទេទោះបីជាយ៉ាងណាក៏ដោយបរោះចម្លែកបានដើរតាមពីក្រោយលីនសេនិងទទូចប្រាប់លីនសេថារូបគេគឺជាសិស្សរបស់លីនសេលើកដូច្នោះលីនសេ បានចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលឡើយនិងសម្រេចចិត្តឡើងជិះកង់ដោយធាក់កង់យ៉ាងលឿនតាមអ្វីដែលអាចធ្វើទៅបាន។ ចំណែកបុរសចម្លែកវិញ បានរត់តាម ពីក្រោយនាងរហូតដល់អាផាតមិនផងដែរបុរសចម្លែកបានហត់នឿយជាខ្លាំងបន្ទាប់ពីការរត់តាមនិងសឹងតែដកដង្ហើមមិនទាន់ហើយលីនសេ បានចូលទៅអាផាតមិនរបស់នាង ដោយសុវត្ថិភាពខណៈបុរសចម្លែកស្នើសុំទឹកមួយកែវដើម្បីបំបត្តិភាពហត់នឿយលីនសេ នៅតែមានអារម្មណ៍មិនល្អចំពោះបុរសចម្លែកប៉ុន្តែក៏គិតថា នាងមិនបានរស់នៅម្នាក់ឯងទេព្រោះមានមិត្តភ័ក្តិចំនួន2នាក់ទៀតដែរដូច្នេះនាងបានសម្រេចចិត្តអនុញ្ញាតឲ្យបរិសុទ្ធចម្លែកចូលដើម្បីឲ្យមិត្តភ័ក្តិទាំងពីរបានឃើញមុខផងជៀសវាងមានបញ្ហានៅថ្ងៃមុខកើតឡើងលុះពេលចូលដល់ខាងក្នុងបរិសុទ្ធចម្លែកបានសួរលីនសេថាតើនាងអាចបង្រៀនភាសាអង់គ្លេសដល់គេតែពីរនាក់បានទេនិងសន្យាថានឹងផ្ដល់តម្លៃថ្លៃឈ្នួលនៃការបង្រៀននោះក្នុងតម្លៃសមរម្យផងដែរ ប៉ុន្តែលីនសេបានបដិសេធព្រោះតែខាងសាលាមិនអនុញ្ញាតឲ្យមានការបង្រៀនតែពីរអ្នកស្ងាត់ស្ងាត់ដោយលួចលាក់ឡើយយ៉ាងណាមិញលីនសេបានយល់ព្រមបង្រៀនដល់រូបគេនៅកន្លែងសាធារណៈប៉ុណ្ណោះហើយអ្នកទាំងពីរបានយល់ព្រមណាត់ជួបគ្នានៅថ្ងៃសៅរ៍ចុងសប្តាហ៍នៅហាងកាហ្វេ មួយកន្លែងសម្រាប់មេរៀនដំបូងមុនពេលចាក់ចេញពីអផាតមិនលីនសេបុរសចម្លែកបានគូសរូប លីនសេនិងសរសេរឈ្មោះលេខទូរស័ព្ទអាសយដ្ឋាននិងអ៊ីមែលរបស់គេទុកឲ្យលីនសេផងដែរតួយ៉ាងបរិះចម្លែកនោះមានឈ្មោះថា តាស៊ូយ៉ាអ៊ីឈីហាស៊ីអាយុ28ឆ្នាំ និងរស់នៅក្រោមការផ្គត់ផ្គង់របស់ឪពុកម្ដាយដដែលហើយក្នុងឆ្នាំ2005គេក៏បានបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ Chai Ba University ប៉ុន្តែមិនព្រមរកការងារធ្វើទេដោយរស់នៅពឹងលើប្រាក់ខែប្រចាំខែចំនួន100,000យេនប្រមាណជាង700ដុល្លារអាមេរិកដែលទទួលបានពីឪពុកម្ដាយខណៈឪពុក ជាគ្រូពេទ្យព្យាបាលជំងឺទូទៅនិងម្ដាយជាពេទ្យធ្មេញលើសពីនេះទៀតគេមិនដែលមានប្រវត្តិក្នុងអ ுக ្រិតកម្មទេប៉ុន្តែធ្លាប់មានករណីចោរកម្មនិងបង្ករបួសស្នាមប៉ុណ្ណោះនៅថ្ងៃទី24មិនិនា2007 លីនសេបានប្រាប់មិត្តរួមបន្ទប់ថានាងនឹងចេញទៅខាងក្រៅដើម្បីបង្រៀនមេរៀនដល់តាស៊ូយ៉ានៅហាងកាហ្វេមួយកន្លែង ហើយបើយោងតាមការឃើញនៅក្នុងកាមេរ៉ាសវត្ថិភាពបានបង្ហាញថាអ្នកទាំងពីរមិនមានសកម្មភាពអ្វីគួរឲ្យមានការសង្ស័យទេប៉ុន្តែ បន្ទាប់ពីការបង្រៀនត្រូវ បានបញ្ចំតាស៊ូយ៉ាបានប្រាប់លីនសេថារូបគេ បានផ្លិចយកកាបូបលុយមក និងសុំឲ្យលីនសេ ទៅជាមួយដើម្បីយកប្រាក់ថ្លៃឈ្នួលបង្រៀនផងដែរ។ ទន្ទឹមនឹងត្រូវការបង់ប្រាក់និងគិតថាខ្លួនវិនិច្ឆ័យមនុស្សខុសពីដំបង លីនសេក៏បានយល់ព្រមទៅជាមួយ តាស៊ូយ៉ាហើយអ្នកទាំងពីរបានធ្វើដំណើរដោយការជិះតាក់ស៊ីនិងលុះទៅដល់កន្លែងស្នាក់នៅ របស់តាស៊ូយ៉ាលីនសេ បានស្នើសុំឲ្យអ្នកបើក តាក់ស៊ីរងចាំនាងដោយសារតែនាងនឹងចូលទៅយកប្រាក់មួយផ្លេតប៉ុណ្ណោះអ្នកបើកតាក់ស៊ីក៏បានយល់ព្រមនិងចាំរយៈពេលប្រមាណ7នាទីប៉ុណ្ណោះ រួចក៏បើកចាក់ចេញទៅបាត់ហើយយប់នោះហើយ ដែលមកដល់ថ្ងៃបន្ទាប់មិត្តរួមបន្ទប់របស់លីនសេទាំងពីរមិនបានឃើញលីនសេត្រឡប់មកវិញទេដែលជាមូលហេតុធ្វើឲ្យពួកគេព្រួយបារម្ភនិងរាយការណ៍ទៅកាន់ប៉ូលីសប៉ុន្តែប៉ូលីសមិនបាន យកចិត្តទុកដាក់ទេដោយគិតថាគ្មាន អ្វីធ្ងន់ធ្ងរកើតឡើងឡើយចំណែកក្រុមគ្រួសាររបស់លីនសេវិញក៏មានការព្រួយបារម្ភណាស់ដែរដោយសារតែមិនឃើញលីនសេអ៊ីមែលឬតបសាររបស់ពួកគេ។ បន្ទាប់ពីលីនសេមិនបានបង្ហាញខ្លួននៅកន្លែងការងាររយៈពេល2-3ថ្ងៃខាងសាលាបានរាយការណ៍ពីការបាត់ខ្លួនរបស់នាងនិងផ្ដល់ដំណឹងទៅកាន់ក្រុមគ្រួសាររបស់នាងនៅប្រទេសអង់គ្លេសផងដែរទន្ទឹមនឹងនេះ តាស៊ូយ៉ាគឺជាឈ្មោះដំបូងដែលប៉ូលីសមានការសង្ស័យតែម្ដងហើយដោយសារតែគេធ្លាប់បានទុកអាសយដ្ឋាន នៅលើគំនូរបស់លីនសេដូច្នេះมันមានការលំបាកដល់ប៉ូលីសក្នុងការស្វែងរកគេទេ។ លុះដល់ពេលទៅដល់ទីតាំងផ្ទាល់លីនសេត្រូវបានប៉ូលីសប្រទះឃើញដេកស្លាប់អាក្រាតកាយកប់នៅក្នុងអាងងូតឹងដែលពោពេញទៅដោយលបាយនៃជីកំប៉ុសនិងសាច់ហើយនាងត្រូវបានចាប់ចងដោយក្រណាត់និងខ្សែចំណងជ័រផ្លាស្ទិកជុំវិញហេតុការណ៍បែបនេះប៉ូលីសបានជឿជាក់ថាតាសូយ៉ាទំនងជាចង់កប់លីនសេក្នុងអាងងូតឹងនិងទុកឲ្យសាកសពរលួយក្នុងអាងងូតឹងតែម្ដង។ ហើយលីនសេអាចត្រូវបាន តាស៊ូយ៉ាច្រកបាច់ករហូតដល់ស្លាប់ផងដែរប៉ុន្តែអ្វីដែលគួរឲ្យងឿងឆ្ងល់នោះគឺ សក់ក្បាលរបស់លីនសេត្រូវបានកោយ៉ាងណាមិញតាស៊ូយ៉ាបានរត់គេចខ្លួនបាត់ទៅហើយដែលធ្វើឲ្យប៉ូលីសព្យាយាម ស្វែងរកគាត់ដោយបិទប្រកាសតាមទីសាធារណៈនិងប្រកាសតាមបណ្ដាញផ្សព្វផ្សាយពាសពេញប្រទេសប៉ុន្តែយ៉ាងណា តាស៊ូយ៉ាអាចរត់គេចខ្លួនពីមួយកន្លែងទៅមួយកន្លែង បានរយៈពេលដល់ទៅជាង2ឆ្នាំដោយគ្មាននរណាម្នាក់ដឹងឡើយហើយក្នុងរយៈពេលជាង2ឆ្នាំនេះក្រុមគ្រួសាររបស់លីនសេតែងតែហោះហើរចេញចូលប្រទេសជប៉ុនជានិច្ចនិងដើរចែកលិខិត ប្រកាសស្វែងរកតាស៊ូយ៉ាតាមទីសាធារណៈផងដែរចំណែកឯតាស៊ូយ៉ាបានធ្វើការវះកាត់កែសម្ផស្សដោយធ្វើឲ្យបបោមាត់តូចចុងច្រមុះខាត់ឡើង ទៅលើបន្តិចភ្នែក និងយកប្រជ្រុយទាំងពីរចេញពីថ្ពាល់ជាដើមដើម្បីឲ្យផ្ទៃមុខខុសប្លែកពីមុន ហើយគេថែមទាំងបានធ្វើការក្នុងការដ្ឋានសាងសង់មួយកន្លែងផងដែរដោយគ្មាននរណាម្នាក់អាចស្គាល់ថា ឬក៏ចាប់អារម្មណ៍គឺជាគេនោះទេបន្ទាប់មកគេក៏បានទៅ clinic កែសម្ផស្សមួយកន្លែងផ្សេងទៀតដែលអ្នកជំនាញខាងកែសម្ផស្សបានសម្គាល់ដាននៃការកាត់ប្រជ្រុយនិងបានរាយការណ៍ទៅកាន់ប៉ូលីសតែម្ដង។ នៅថ្ងៃទី10វិច្ឆិកា2009តាស៊ូយ៉ាត្រូវបានចាប់ខ្លួនខណៈពេលដែលរូបគេកំពុងព្យាយាមឆ្លងសាឡាងឆ្ពោះទៅកោះដាច់ស្រយាលមួយ ហើយគេត្រូវបានចោទប្រកាន់ពីបទបោះបង់សាកសពអំពើឃាតកម្មនិងរំលោភលុះមកដល់ថ្ងៃទី23ធ្នូមេធាវីរបស់តាស៊ូយ៉ាបានប្រកាសថា តាស៊ូយ៉ាផ្ទាល់បានជាប់ពាក់ព័ន្ធក្នុងការស្លាប់របស់លីនសេពិតមែនប៉ុន្តែមិនមានចេតនាឡើយ។ ហើយនៅ ក្នុងតុលាការតាស៊ូយ៉ាក៏បានសារភាពដែរថារូបគេបានធ្វើឲ្យលីនសេ ថប់ដង្ហើមដើម្បីបញ្ឈប់នាង ពីការស្រែករោគជំនួយខណៈគេកំពុងចាប់ រំលោភនាងនៅថ្ងៃទី21ខែកក្កដាឆ្នាំ2011តុលាការបាន សម្រេចកាត់ទោសតាស៊ូយ៉ាឲ្យជាប់ពន្ធនាគារអស់មួយជីវិតប៉ុន្តែក្រុមគ្រួសាររបស់លីនសេមិនសុខចិត្តទេ ដោយស្នើសុំកាត់ទោសប្រហារជីវិតទន្ទឹមនឹងនេះតុលាការយល់ថា ទោសប្រហារជីវិត គឺមិនសមរម្យទេ ដោយសារតែតាត់ស៊ូយ៉ាមិនធ្លាប់មានប្រវត្តិនៃការផ្ដន់ទាទោសពីមុន។